នៅពេលនិយាយនេះគឺខ្ញុំកណ្ណាស្មារតីនឹងលើកយកនៅធម្មថាយកមកបកស្រាយប្រគេនជូននៅក្នុងកម្មវិធីសិក្សាចន្លោះពីការសិក្សាថ្នាក់បឋមថ្នាក់មធ្យមបើតាមបរិណាប្រចាំថ្ងៃ មកចង់ជាអំពីពាក្យមួយដែលគេច្រើននិយាយថាសំភាយបរតគឺយកពាក្យសំភាយបរនេះមកដោះស្រាយពាក្យហ្នឹងគឺជាពាក្យស្មើយើងស្បតែនិយាយទៅតាមសព្ទទេគេច្រើននិយាយខាងនឹងធ្វើមិនសំភាយបររបស់គេ នៅក្នុងពុទ្ធិកាមានពោលសំពេចមុនហ្នឹងគឺស្មើនឹងធាតុសំបល័យហៅថាកម្មជាយាតណាកម្មជាយាតហ្នឹងគឺកម្មជាមរតកកម្មជាមរតកហើយតែមានសំពេចមុនមានសំពេចបាបដែរមានមុនមានបាបទាំងមានសំពេចមុនមានសំពេចបាប ប៉ុន្តែយើងនិយាយទៅសំពីបននោះឃើញដល់សំពីបាកម្មពីយាតោគឺមានកម្មជាគេមរតកនឹងសត្វសត្វទាំងអស់គឺថាមានបុគ្គលណាមួយដែលគេចចេញពីប្រញាំនៃកម្មបានទេព្រោះកម្មនេះមិនលុះក្នុងអំណាចនៃជនណា បង្កប់បញ្ជាទប់ស្កាត់ឬក៏ជំរុញអត់ទេកម្មជារបៀបធម្មជាតិមួយគឺសម្រាប់តបតែងសត្វទៅតាមហេតុនិងតាមទិជាតិណាហើយកម្មនេះកម្មនេះគឺបានដល់អំពើ បើសិនជាអំពើល្អនោះហៅថាកុសលកម្មផ្នែកទួបរំហើយបុញ្ញកម្មក៏បានបើអំពើអាក្រក់ហៅអកុសលកម្មឬហៅថាបាបកម្មក៏បានកម្មសត្វណាធ្វើកម្មហ្នឹងមកជាទំពាយជាប់តាំងបញ្ញខណ្ឌរបស់សត្វនោះ ទុកជាសត្វនោះអន្ទូលទៅអន្ទូលមកទៅកើតទីណាក៏មានកម្មជាទំពាយតាមជាប់ដូចជាស្រមោលអន្ទូលតាមប្រាណជាប់តាមគេថាដូចជាល្អក៏ជាប់តាមអកុសលក៏ជាប់តាមហើយទាំងល្អទាំងអាក្រក់ក៏ជាប់តាមដែរ ហើយកម្មនឹងឯងហើយដែលចែកមនុស្សឲ្យខុសគ្នាពីខាងដើមមកយើងមិនទាន់មានឈ្មោះហៅថាជាអ្វីទេនៅក្នុងប្រធមកម្មខាងដើមមកគេឲ្យឈ្មោះហៅសត្វត្រឹមតែសត្វសត្វទេនឹងទាន់មនុស្សមិនទាន់ចេះតតំណងអី មិនទាន់មានការចម្រើនផ្នែកខាងវប្បធម៌ជាលក្ខណៈធម្មជាតិគឺកើតមកមិនមិនចង់ហ្នឹងសាបសាបប្រៃប្រៃជួជួវិញវិញរត់តាមដំណើរនៃនៃកម្មហើយកម្មក្នុងវត្តធម៌ហៅសង្ខារធម៌នឹងចែកមនុស្សនឹងឲ្យខុសគ្នាទៅតាមស្រុកទេសគុំជនបទ ខ្លះចេះខ្លះចុះទៅអញ្ចឹងដល់សម័យខាងក្រោយមកដល់ក្រោយពុទ្ធញ្ញត្តិចាក់ទុំរាណាចាណាមកក៏បញ្ញត្តិឲ្យមានឈ្មោះតកូល4កាយចៃវណ្ណៈនេះចៃវណ្ណៈព្រោះឯងព្រោះដោយសារសត្វទាំងអស់នោះកើតឡើងមកគឺប្រកាន់ទៅតាមការយល់ដឹងដោយឡែកពីឡែកពីគ្នាទៅ អាណានលើដែលដីស្បែកសរបៀបស្បែកសទៅអាណានលើដែលដីស្បែកក្រហមវាស្បែកក្រហមទៅណាដែលដីស្បែកលឿងទៅវាលឿងទៅរស់រៀនមានជីវិតគឺផ្សេងផ្សេងគ្នាទៅតាមអំណាចនៃតណ្ហាខ្លះទៅតាមអំណាចនៃសកម្មភាពនិងការតបកិច្ចគឺចែកគ្នាយ៉ាងម៉េច ចឹងបានទៅជាតកូល4កូលនោះគេហៅតកូលហត្ថយៈទីព្រាមណៈទី3វិជ្ជាទី4សុត្រាតកូលហត្ថយៈហ្នឹងគឺជាតកូលស្ដាច់ណាស្ដាច់បន្ទុកស្ដាច់ឡាយទៅស្ដាច់បានហោមកស្ដាច់ទៀត ដាច់ជាប្រកាន់ពូជពងថាពូជពងគេជាពូជស្ដាប់ជាពងបរិសុទ្ធនៅក្នុងចំណោមពងទាំងឡាយគេជាអ្នកមានឫទ្ធិមានអំណាចជាងគេជាងឯងព្រោះសល់រីកក្នុងនគរនឹងគឺប្រកាន់គេស្ដាច់ទៅហើយទី2ព្រាមណៈព្រាមណៈនឹងអ្នកបង្រៀន វេទដល់ពួកស្ដេចនឹងនិងពួកកណាចារដតីដែលចូលសិក្សាបើយើងនិយាយថាក្រុមអាចារ្យពិសាប្រមោកបានណាក្រុមអាចារ្យអ្នកចេះអ្នកសេនអ្នកនិយាយស្ដីចិត្តសូត្រធម៌សូត្រអានសម្រាប់វិធីការដូចជាវិធីការបោះស្ដេចក្នុងវាំងនេះ ដូចជាផ្សូលឬក៏ជាប់បានគល់ឬក៏អភិស័យអីចឹងនឹងព្រៀងគេដែលជាសូត្រធម៌ហើយស្ដេចថៃព្រៀងនឹងស្ដេចនឹងអត់មានសិទ្ធិសូត្រធម៌ទេគេទុកឲ្យព្រៀងគេប្រកាន់មានតែពួកព្រៀងហ្នឹងឯងគេអ្នកសូត្រធម៌តោះស្ដេចចេះធម៌គេមកឲ្យសូត្រ ដល់ពេលស្ដេចត្រូវការរៀនសូត្រត្រូវការចូលដឹងពីធម៌គឺត្រូវតែអញ្ជើញព្រានមកព្រានបានគេថាព្រានជាអាចារ្យរបស់ស្ដេចជាប្រកម្មទាំងមួយគេថាគោគេនឹងស្អាតបាត់ល្អណាស់ពងខ្ពស់ហើយទី3វិជ្ជាអ្នករកទីទីផ្សារអ្នកចំនួនពាណិជ្ជកម្ម កសិករកម្មកតអស់រកស៊ីលក់ដូរទីផ្សារនិងពួកចំនួនពីដើមមកហៅសេដ្ឋីកដុំពីរហបដីហើយដល់មកកំឡាយមកដល់ខ້ອຍមកគេហៅខៅកែខៅកែនេះខៅកែនោះចឹងវាស្យាណាក្នុងក្រុមសិទ្ធិអ្នកមានហ្មងអ្នករកស៊ីធូរ សុភៈសុភៈគឺអ្នកដែលទល់ក្រអ្នកសុំទានគេរកស៊ីចំជីវិតជារបស់សល់ពីគេគេឲ្យឬក៏ធ្វើកម្មកខ្ញុំគេទៅរស់នៅតាមកែទឹកមកែល្ងាចតែផុតពីរោទៅអត់មក មានប្រាក់សម្រាប់តម្កល់ទុកទេព្រោះសុខចិត្តហ្នឹងហើយវណ្ណៈទាំង4នេះមានភោគសម្បត្តិផ្សេងផ្សេងគ្នាមានការងាររកស៊ីផ្សេងផ្សេងគ្នាទៅតាមការយល់ដឹងហ្នឹងហើយនឹងមនុស្សសត្វពីដើមមកគឺប្រកាន់អញ្ចឹងណាខ្មែរយើងអត់ដែលគិតទេនឹងហ្នឹងប៉ុន្តែបើនៅឥណ្ឌាមានតែគិតឡើយណា រយៈព្រាមណាវិស្យសត្រៈពួកជនជាតិឥណ្ឌានៅគិតនៅប្រកម្មគ្នាតរសពថ្ងៃហើយមើលខ្មែរយើងគ្មាននរណាប្រកាន់អញស្ដាច់អញព្រាមអញវិស្យសត្រៈអត់ទេនរណាឲ្យពីរអីរទៅធ្វើអីធ្វើទៅមិនចេះប្រកាន់ទេនឹងខ្មែរយើងហើយប្រទេសដទៃជុំវិញយើងមកគេដូចតែខ្មែរយើងទាំងដែរ ហើយវណ្ណៈទាំង4នោះវាកោតយូរហើយមិនកើតថ្ងៃហ្នឹងឯងកោតតាំងពីបឋមកាប់តាំងពីមនុស្សមានអាយុដល់ទៅអសង្ខ័យឆ្នាំបានស្លាប់រាប់សែនឆ្នាំមកបានស្លាប់យូរណាស់ហើយវណ្ណៈទាំង4នឹងស្ថិតនៅក្នុងក្រៅបេដូងវត្តបវៈលោកនឹងយូរលងណាស់មកហើយហើយយើងចង់និយាយហ្នឹងជាពាក្យដែលគេបញ្ញត្តិទេ យើងចង់និយាយថាហេតុអីបានជាមនុស្សកើតប្រសពគ្នាហើយយើងហៅប្រភពដូចជាបញ្ញត្តិថាអីស្ដេចព្រាមណវិជ្ជៈសុត្រៈអីនឹងពាក្យចុះបញ្ញត្តិរបស់មនុស្សអ្នកប្រកាន់ពូជមោពីបញ្ញត្តិទៅប៉ុន្តែយើងចង់និយាយពីលក្ខណៈធម្មជាតិមួយហេតុអីបានជាមនុស្សកើតឡើងខុសគ្នា មិនគុំទៅធ្វើស្ដេចទាំងអស់គ្នាទៅមិនគុំទៅធ្វើព្រាមទាំងអស់គ្នាទៅមិនគុំធ្វើវិជ្ជាទាំងអស់គ្នាទៅមិនគុំមិនធ្វើសុត្រៈទាំងអស់គ្នាទៅថាមានខ្លះចង់ធ្វើដែរមិនធ្វើបានវាធ្វើមិនបានយើងនិយាយសាមញ្ញទៅលើជាអ្នករកស៊ីលក់ដូរ សួរថាអ្នកលក់ដូរទាំងអស់ហ្នឹងចង់មានទេថាចង់មានចង់ចំណេញច្រើនទេចង់ចំណេញច្រើនដូចគ្នាប៉ុន្តែហេតុអីបានជាអ្នកលក់ដូរទាំងអស់ហ្នឹងបានលទ្ធផលមកខុសគ្នាខ្លះចំណេញតិចខ្លះចំណេញច្រើនខ្លះខាតខ្លះចំណេញខ្លះមានខ្លះក្រខ្លះចិត្តឡើងឡើងទៅខ្លះចិត្តខាតខាតចុះទៅនេះនេះយើង ពិចារណាសំឡឹងបន្តិចទៅសកម្មភាពទាំងអស់នៅស្ដែងចេញមកតាមផ្លូវការវិចារប្រព្រឹត្តទៅក្នុងការធ្វើស្រែក្នុងការជំនួយជួយប្រែរកស៊ីទាំងអស់វាកើតពីគំនិតនេះគំនិតខាងក្នុងចិត្តនឹងគិតថាអញចង់ទិញអីយកទៅលក់រកស៊ីអីទៅលក់ពីគំនិតណា អញ្ចឹងក្នុងកម្រិតនេះបើសិនជាបនច្រើនគិតឃើញត្រូវច្រើនបនតិចឃើញតាមតិចឲ្យប្រអត់បនឃើញអត់បនមកអ្នកដែលមានបនតិចពីអតីតជាតិមកដោយថាមិនរីករាយមិនត្រេកអរនឹងសង្ឃៈធម៌មិនធ្វើទៀន ព្រោះនៅក្នុងជីវិតប្រចាំថ្ងៃគ្មានធ្វើទានធ្វើបុណ្យទេគឺខំប្រឹងរកស៊ីមកកកាយញត់ទៅកាយញត់ទៅពួកខ្លួនឯងក្នុងគ្រួសារអត់មានបានកាយតម្លាក់ទៅឲ្យបុគ្គលទីអត់បើសិនជាបាយជាកាយទៅវិញក៏កាយទៅរបស់ណាខ្លួនស៊ីខ្លួនផឹកខ្លួនឈៀមពាក់ជារបស់អន់ជារបស់ដូចថារបស់ខ្លួនរបស់ចោល នឹងវិកាយកាយរបស់អញ្ចឹងហើយដល់កាយរបស់សហ្នឹងដល់ឡប់វិញហ្នឹងគឺបានបនមកវាតិចណាតិចដល់តិចនោះដល់កើតមកជាមនុស្សមនុស្សហ្នឹងក្រណែសម្បត្តិតិចមិនច្រើនទេហើយបើមិនធ្វើទានសោះកើតមកសុំទានគេមក គឺមានគណិតតច្រកមកគិតមិនលិចទៅណាក៏មួយដែរគឺវិលទៅវិលមកសំទានគេនៃតាមសកម្មខ្មោចក៏ដើមឈើយ៉ាងហើយបើសិនជាមានអស់លោកណាដែលហៅថាអង្គការមនុស្សធម៌ជួយនឹងគ្រាន់សមមហ្នឹងមកថាជួយមានអត់ទេព្រោះវាគ្មានបនហោះ បើកលុយបើកកាប់ទៅទិញទៅធ្លោទិញកង់ទិញញ៉ាំខ្វល់ទិញដីស្រែដីចកាឲ្យអស់យកគាត់ទៅធ្វើស្រែគាត់គ្មានធ្វើទេបានទៅនឹងហេសុយលក់ខ្ទេចលេងបៀមកថាផ្សាវិខាអីសពសារពើទៅលេខឡប់លេខឡប់មកកាន់ក្រុងវិញដល់ចំទៀតដែរណាគាត់ជួយមកសមងទេ ថាមិនអញ្ចឹងថាមកពីគំនិតខាងក្នុងវាបំបែកនឹកឃើញអឺសំទៀនគឺក៏លំងប្រវត្តិអឺរកគ្នាមកគេកំមកគេនេះនេះស្កាយវាចេះទៅធ្វើសេចក្ដីទុកណាក៏វាចិត្តទៅរស់បានយើងចឹងដែរតហត់អីដឹកដៃប្រយ័ត្នគេទៅបាន500រួចមកពេលឡើងបាច់ទៅលវលអីអញ្ចឹងនៅបែកខាងនេះគេច្រើនពួកនឹងគេហៅយាយចប់ពួកស្មុក បន្តិចហើយសួរទៅចង់មានចង់បានទៅមួយមកពីគំនិតខាងក្នុងវាមិនមានសុពលភាពមានកម្លាំងអត់អញ្ចឹងកើតឡើងមកក្រលបាទសុំទានគេនឹងជាតិមិនអត់ធ្វើទានសោះអត់មានធ្វើបុណ្យធ្វើសោទេហើយបើធ្វើទានដែរតែទាននោះជារបស់សោះដល់ឲ្យផលជាតិនេះ គឺរកស៊ីម្លាយចំណេញរបស់មកល្អល្អទេបើទិញរបស់មានតម្លៃទិញបានទេបានរបស់ណាដែលអត់ទៅមានតម្លៃអន់ថោកយកទៅទិញមកចំណេញរស់មកខុបខុបប៉ុណ្ណឹងអស់មិនវាចឹងហ្មងចិត្តខាងក្នុងវាតម្រូវនឹងអញ្ចឹងបានក្រុមនឹងដល់ប្រក្រសុំទានគេអញ្ចឹងគេហៅពួក គេហៅពុសុត្រៈពុស៊ីឈ្នួលវានោះមកគេព្រឹកមកគេនិយាយមិនឃើញទៅណាអញ្ចឹងអ្នកកាន់ពូជម្បូរក្នុងតកគេហៅពូនឹងហៅពូសុត្រៈអញ្ចឹងសុត្រៈវាកើតឡើងតាមនេះតាមគំនិតខាងក្នុងដែលវាទៅរួចគេហៅចឹងទៅមួយទៀតវិជ្ជាពួកពាណិជ្ជកម្ម អ្នករកស៊ីជំនួយអ្នកមនិច្ចកម្មវិស្យៈមាន3នេះដែលស្ដែងក្នុងវសូតបញ្ជាក់ឲ្យឃើញក្នុងសភាពការបច្ចុប្បន្នអ្នកចំនួនខ្លះទីផ្សាររកស៊ីដូចគ្នាយ៉ាងមួយចំណេញលើសលុបនេះ ចំណេញលើសលុកចំណេញច្រើនណាស់ណាចំណេញលើសលុកចំណេញហួសពីការស្មានមួយទៀតចំណេញតាមគំនិតមួយទៀតខាតព្រះក៏សម្ដែងពោលថានឹងមកធ្វើបនខុសគ្នាអ្នកដែលចំណេញលើសលុក ដល់នឹងជាតិមុនគេធ្វើបុណ្យដល់ពេលគេធ្វើបុណ្យចឹងទៅមិនដំបងគេថាគិតធ្វើបុណ្យប៉ុណ្ណេះដល់ថ្ងៃធ្វើគេចេញលឹះក្នុងទៅទៀតណានេះចេញលឹះដល់ថ្ងៃបរិច្ចាគទៀតចេញលឹះអំពីកំណត់តែខ្លួនប្រុងបរិច្ចាគ អំបងវាតម្លៃត្រឹម100ដល់មានកម្រិតធ្វើដល់ពេលធ្វើលេខរបស់មានកម្រិតកម្រិតទិញរបស់មានចំនួន1000នេះនឹងអ្នកដែលធ្វើបន់លើអំពីកម្រិតរបស់គ្រុំគ្រងទុកបោកបានបន់ដល់រកស៊ីទៅចំណេញលឹះលុបនេះពួកហ្នឹងឯងពួកហ្នឹងសថៃអង្គហ្នឹងឯងដែលអាចធ្វើសថៃបាន អាចធ្វើក៏ដងពីក្នុងបច្ចុប្បន្នបានសទ្ធិសទ្ធិនេះក្នុងបច្ចុប្បន្នបានគាត់ហ្នឹងព្រោះមកក្រុមហ្នឹងគឺបនគេហុចទៅជន់ជាប់ហ្មងបងដូចទឹកជន់ងាកចំណេញងាកចំណេញងាកចំណេញចំណេញទៅចំណេញទៅចំណេញលឿនលុបហើយចំណេញហ្នឹងមិនចំណេញទៅជិះជាន់ទៅគេប្រវាញ់គេទេចំណេញទៅតាមសមាអាជីវៈរបស់ គឺវាទិញរបស់យកមកស្តុកទុកដល់ពេលគេលក់ចំពេលមានតម្លៃគេមិនទៅទៅលួចភ្នែកជីនឬក៏ទៅលួចគុណភាពវាអត់គឺត្រឹមត្រូវយុត្តិធម៌តាមកតិយុត្តអញ្ចឹងប៉ុន្តែរបស់ហ្នឹងវាត្រូវចំណេញច្រើនអញ្ចឹងមកវត្តមានដែលវាចំណេញច្រើនគឺរបស់ហ្នឹងវាក្រក់ វាចំណេញច្រើនលឺលុបដើមតិចចំណេញច្រើនតែភាកតិចបើដើមច្រើនចំណេញកាន់តែខ្លាំងជន់ដូចទឹកជន់លិចបងលិចទលេលិចស្ទឹងយ៉ាងនោះហ្នឹងមានមកក្រុមនៅប៉ុណ្្នឹងហើយដល់ទីយូរឡើងទៅត្រូវកែទៅជាស្ថិកហបដីធំធំរហូតដល់មានលុយវល់លៀប នឹងយកស្អីផងរហូតដល់មានលុយច្រើនមែនទែនគេនឹងទុកស្អីគេកសាងវត្តកសាងអារាមកសាងផ្លូវខ្នល់ទីពេទ្យជីកស្រះជីកដងកសាងសាលាអប់រំនោះកសាងប្រទេសជាតិហើយដល់កសាងចឹងទៅចិត្តក្រោយទៅគេរឹតតែមានលឹះនឹងទៅទៀតអានឹងបនគេហ្មងបនរបស់គេសំភាយបនគេមកយ៉ាង វាចេះស្រឡាញ់ទៅអស់នឹងមួយដល់មួយទៀតចំណេញត្រឹមត្រូវតាមគម្រោងការឧទាហរណ៍ថានឹងគេហៅបើយើងបច្ចុប្បន្នគេហៅខាងឆេងធម្មតាដែលថារបស់ហ្នឹងលក់ទៅចំណេញ100ដឹង100អញ្ចឹង ចេញមកបានអស់90អាចចេញមក1000ដល់អស់ដើម400ហើយដឹងចំណេញមកហើយហ្នឹងដល់ពេលចេញមកអញ្ចឹងលួអញ្ចឹងបាន100ចឹងណាហ្នឹងគេហៅចំណេញតាមផែនការធម្មតាជាសាមញ្ញអត់មានដោយពួកមុនទេនេះថាដល់ពេលលក់គិតថាចំណេញមកដល់លក់ចំណេញ1000ហើយទីពេលនេះវាថាគិតទៅចំណេញមកលក់ទៅបាន100ដល់មក នឹងធ្វើបន់ការវិធ្វើបន់ធ្វើទៅតាមគណិតគម្រោងណា100យើងទៅធ្វើបន់ចេញ100ទៅមកចពោណាចពោនំទៅចង្ហាន់ណាចង្ហាន់នំទៅត្រឹមទៅតាមគណិតអត់ឲ្យលឹះដោយយើងថាយើងចង់ធ្វើបន់មួយបន់បច្ច័យ4យើងគម្រោងទិញកណាត់មិនទិញចង្ហាន់មិនអីចឹងទៅ លេងលើប៉ុណ្ណឹងបន្ទុកមានមនុស្សមកច្រើនក៏មានប៉ុណ្ណឹងអត់ថែមទៀតអញធ្វើបងគិត100ឥឡូវថែមមនុស្ស50មកទៀតអញ្ចឹងឆ្លោដាក់ទឹកថែមទៅធ្វើមិនគ្រប់50នាក់ហ្នឹងទៅហើយលោកសង្ឃមកច្រើនអង្គដំបូង100អង្គនោះឡើងដល់500អង្គចែកគ្នាទៅចេញតែប៉ុណ្ណឹងហើយដល់ដល់ពេលរកស៊ីក្នុងសង្សារវត្តដល់ពេលចំណេញសំពេចបុណ្យនោះបានប៉ុណ្ណឹងដែរ មកទៅតាមគំនិតដែលយើងគ្រោងទុកមួយទៀតពួកពាណិជ្ជកម្មដែរគឺថាតំណងចំណេញហើយទេពេលដល់ទៅពេលលក់ធ្លាក់ខាងឆេងចុះថ្លៃធ្លាក់មកខាតបណ្ដោយហើយខាតហិចខាតហិចបន្តិចបន្តិចរហូតរហូតទៅលោកនឹងមកពីធ្វើបុណ្យពីជាតិមុនមកជារុះ រស់រឿងគំហងចង់កសាងស្អីមួយកសាងព្រះមួយព្រះអង្គតម្លៃ1000 1000លាឧទាហរណ៍អញ្ចឹងណាដល់ពេលដំបងដៃមានលុយ1000កសាងដល់តែមានគេចូលបន់អស់100ម៉ោងដកដើមសល់900នេះនេះហ្នឹងណាជឿទៅបាទ ដល់ទៅចូល500ដល់500ចុកមើលប្រាក់តាម1000គេចូលអស់900នៅសល់100ឯងម្ចាស់បនមកគេចូលអស់1000នៅសល់ទេដល់ហូតចិត្តហ្នឹងវាមិនព្រមរីកទេអត់មានថាអញចេញ1000ហើយដល់ដល់ពេលគេចូល100បាន100 1000អត់ទេណាគឺនៅតែ1000ណានៅលើខ្លួនឯងដើរវាថយថយនេះ នឹងជារឿងមួយដែលរស់ស៊ីចិត្តខាងមួយទៀតអ្នកចេញចាំនឹងគ្រប់ចេញបានចេញទៅអញ្ចឹងនឹងគ្រប់ដល់គេចេញវាអស់ទៅបានអីប្រគ្រប់មានកំណត់តែបនប្រគ្រប់បានគេចេញអស់ហើយលុយវាសល់ផងអញ្ចឹងខ្លួនឯងមិនបានបនអីអស់ត្រូវចំណេញហើយអត់បានចំណេញវិញទេហើយស៊ីហ្នឹង នឹងដែលអស៊ីចិត្តខាតក្រុមហ៊ុនចិត្តខាតហ្នឹងមកពីធ្វើបន់ជាឬចិត្តជាឬចិត្តហ្នឹងពួកវិស្យហ្នឹងមានលបាយទៅពួកហ្នឹងគិតរោស៊ីចំជីវិតសន្តិបសន្ថប់ណាពួកហ្នឹងពួកហ្នឹងអត់មានគិតអីគិតតែចឹងអមួយទៀតព្រាមណៈ ព្រាមណាស់លើអស់ហើយគ្មានទៅណាមកណាខ្លាយខ្លាយអស់ទៅជាអាចារ្យបង្រៀនអស់ណានៅខ្សែពួកគ្រូបង្រៀនហ្នឹងសិតតែពួកខ្សែព្រាមណាស់ធ្វើគ្រូបង្រៀនអស់ហើយលែងមានវណ្ណៈអស់ហើយខ្លាយទៅបាត់អស់ហើយពួកខត្តយៈស្ដាច់ណាតកោស្ដាច់ហ្នឹងក៏សង្កេតបន់គេកើតមកជាស្ដាច់ប៉ុន្តែក្នុងទុកពីលោកបជា លោកថាបុណ្យដែលកើតក្នុងសកលស្ដេចគឺជាបុណ្យដែលកើតអំពីការគោរពនិងខ្លាំងនៃការគោរពអញ្ចឹងបានមានសេចក្តីដំណោលមួយបញ្ជាក់អំពីរឿងមួយនៅក្នុងកសោកាលនោះនិយមពីមានបច្ចេកពុទ្ធមួយព្រះអង្គលោកចូលតបិណ្ឌបាត ហើយមាននគរមួយគេហៅអិសរជនដែលមានអិសរយុទ្ធហើយដល់ពេលចេញសិក្សាទៅជួបនឹងព្រះអង្គលោកមកពីបិណ្ឌបានមកទៅថាមកពីក្រៅចូលវត្តផ្ទះវិញដល់ជួបស្ដេចពុទ្ធព្រះអង្គលោកបានបានលោកសួរថាអូព្រះអង្គមុនមានបានសង្ខាននេះទេ លោកអត់ឆ្លើយលោកគាត់នឹងថាអាត្មាមិញចូលឥឡូវចេញមកវិញគាត់ឆ្ងល់គាត់ថាសំនួនចម្លើយនឹងវាមិនស៊ីចង្វាក់គ្នាអញ្ចឹងសូមបើកបាតមើលសមុទ្រដល់បានទូរទទីអញ្ចឹងទូលព្រះអង្គគង់ទៅនឹងចាំខ្ញុំមិនណាទៅផ្ទះ ភរិយាខ្ញុំកណាននៅផ្ទះទីកណ្ដាលបាយមកដល់ពេលទៅផ្ទះបាយក៏ឆ្អិនអីមានមហូបសាច់អីបណិតៈអីគ្រប់គ្រាន់ទាំងទៅក៏ប្រើអ្នកបំរើម្នាក់ហៅជាលោកបថាអ្នកបំរើតូចមួយគាត់នឹងប្រកែរត់អាថាបងប្អូនឯងមើលឃើញមានណាប្រកែដើរប្រកែរត់ឯង ឯងសុំបាត់បច្ចេកពុទ្ធមកពួកគឺវេលាវាថ្ងៃចិត្តត្រង់ហើយអានេះលឺសូរចំវឹងរត់កំបាត់រត់ឡំវិញដាក់ចង្ហាន់ឡៃពេញសពសារគឺប្រើលទ្ធិបណភៈជាឋាននេះយកចង្ហាន់ទៅប្រគេនលោកទៅឯងប្រកែហើយចាំខ្ញុំឲ្យចំណែកប៉ុនមួយដល់ឯងព្រោះនោះគាត់នឹងគ្រប់ច្បាស់ណាវឹងវិញមក ដល់ស្វែងគុំបច្ចេកពុទ្ធដល់សេចក្តីគោរពហើយទូលថាំបបពុតព្រះអង្គហើយខ្ញុំព្រះអង្គជាតិនឹងក្រលំបាកធ្វើខ្ញុំគេទេបើវាបំរើគេទេប៉ុន្តែចវាយខ្ញុំឲ្យខ្ញុំបានចំណែកបុណ្យក្នុងបាបហ្នឹងអញ្ចឹងសូមឲ្យខ្ញុំនឹងខ្ញុំសូមប្រាថ្នា ទៅក្នុងអនាគតជាតិ ជើងខ្ញុំព្រះអង្គដែលរត់វឹងទៅវឹងមកទៅអនាគតជាតិសូមឲ្យខ្ញុំមានយានជំនិះល្អល្អសម្រាប់ប្រើព្រះកុំឲ្យពិបាកដែរហើយព្រះទឹកនៃប៉ះកាយខ្ញុំខ្ញុំកណានឹងឲ្យបែកញើសពោចទៅសូមឲ្យខ្ញុំបានកើតជាស្ដេច ហើយមានអំណាចក្តៅដូចជាព្រះអាទិត្យអញ្ចឹងហើយចំណែកបុណ្យកុសលដែលចបាយខ្ញុំចែកក្នុងបាតនេះសូមឲ្យខ្ញុំបានត្រាស់ដឹងធម៌ដូចជាព្រះអង្គត្រាស់ដឹងដែរតែក្នុងអនាគតជាតិរឿងហ្នឹងក៏ស្តុបក្នុងទុកទៅនិយមពីបរោះ អ្នកបំរើនឹងគាត់អស់អាយុទៅដល់ជាតិក្រោយមកកើតជាស្ដេចបាទស្ដេចមែនស្ដេចនឹងឈ្មោះស្ដេចចន្ទជូតស្ដេចចន្ទជូតមានយានជំនិះប្រើព្រះដូចចិត្តមានមានដំរីមួយដើរមួយថ្ងៃបាន50យោជដល់នោះមកយោជដែលគេរាប់ថាមកយោជពឹសស្ដា16គីឡូ ហើយព្រះអង្គគុណ100ចែកជា2ទៅនឹងដល់មួយថ្ងៃបានប៉ុណ្ណឹងយូរណាហើយមាន អាមាត្យមួយបំរើស្ដេចនឹងដើរមួយថ្ងៃបាន60យោជន៍ហើយមានជាងជំនាញដទៃទៀតមួយថ្ងៃ80យោជន៍មួយថ្ងៃ100យោជន៍120យោជន៍ណាសុទ្ធតែស្ថិតហើយនឹងតម្រៃ អញ្ចឹងបានន័យថាគាត់មានប្រដាប់គ្រប់គ្រាន់កើតមកវាជំនិះគាត់ដោយសារនៃសង្វត្តវត្ថាវិចិត្តមុនមកនិយាយអំពីរិទ្ធព្រេចអញ្ញាអញ្ញារបស់ស្ដេចខ្លាំងណាស់និយាយទៅកាន់ពលរដ្ឋនិងកងទ័ពប្រជានរាជអីគឺថាមិនគេស្ដាប់អញ្ចឹងមកអំណាចក្តៅនៃព្រះអាទិត្យហើយមានទ្រព្យសម្បត្តិ វាស្ដុកស្ដំក្នុងតកូចស្ដាច់ទៅនេះឬស្ដាច់ច័ន្ទបជូនហ្នឹងណានឹងដំណើរមានស្ដាច់មួយទៀតឈ្មោះថាប្របាទឧបទេណាសម្បារតេនហ្នឹងគាត់មានមហេសីមួយឈ្មោះយើងសមាវតីគេហៅថាជាមហេសីទី1សមាវតីកោសថៃពីដើមមក ដូចជាអគ្គមហេសីមានបរិវារ500យើងសមាប្តីនឹងហើយដែលជាអ្នកជាស្វាក្នុងសាសនានៃព្រះពុទ្ធយកចិត្តទុកដាក់នឹងព្រះពុទ្ធរីករាយនឹងព្រះពុទ្ធហើយតែននឹងមិនបានគេឲ្យឈ្មោះថោតែនយ៉ាងនឹងសូមដំណាមតិចទៅពីខាងដើមមកគឺគាត់ជាកូនរបស់ស្ដេចកៅសំពី ហើយមហេសីគ្នាផ្ទៃពោះគ្រប់ខែហើយនាងចូលចិត្តប្រើសម្ពុតកំពុលពណ៌ក្រហមដល់ពេលផ្ទៃគ្រប់ខែអញ្ចឹងទៅគង់លើប្រាសាទជន់លើយកខ្យល់អាកាសជាមួយប្តីស្រាប់តែមានសត្វមួយហៅហាត់ថៃ